ទំនងអត់ក្លិនឈ្ងុយទេបងប្អូនហើយពណ៌ស្រស់ស្អាតដែរអត់ចំពោះមុខម្ហូបផាក់ឡូវមួយមុខនេះជឿជាក់ថាមានបងប្អូនជាច្រើនដែលចូលចិត្តញ៉ាំហើយក៏ចូលចិត្តនៅក្នុងការចម្អិនដែរអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកចែករំលែកបងប្អូនទាំងអស់គ្នាពីរបៀបធ្វើ ផាក់ឡូវដែលមិនប្រើគ្រឿងច្រើនចំពោះផាក់ឡូវរបស់យើងថ្ងៃនេះខ្ញុំប្រើត្រចៀកជ្រូកអណ្ដាតក្រពះនិងពោះវៀនហើយចំពោះគ្រឿងផ្សំផ្សេងផ្សេងខ្ញុំប្រើតែប្រហែលមុខទេបងប្អូនហើយខ្ញុំអត់មាន ប្រើគល់សក្រីរំដេងស្លឹកក្រូចទេ ពីព្រោះខ្ញុំអត់ចូលចិត្តក្លិនបែបនោះចំពោះសាច់ជ្រូករបស់យើងមុននឹងយកមកចម្អិនខ្ញុំបានយកទៅលាងសម្អាតជាមួយនឹងអំបិលបន្ទាប់ពីយើងលាងស្អាតហើយខ្ញុំក៏បាន ស្រុះជាមួយនឹងទឹកក្តៅបន្តិចសិនដែរដើម្បីបំបត្តិក្លិនរបស់សាច់ជ្រូកកុំឲ្យមានក្លិនស្អុយក្លិនឆ្អាបអីចឹងបងប្អូនឥឡូវនេះកុំឲ្យបងប្អូនយើងចាំយូរអញ្ចឹងយើងចាប់ផ្ដើមធ្វើ ផាក់លើតែម្ដង ដំបូងខ្ញុំប្រើស្ករត្នោត ឬយើងអាចហៅស្ករពាងណាបងប្អូន យើងយកមកកម្លោចឲ្យរាងក្រហមឡើងជើងក្រងបន្តិចសិនមកទើបយើងប្រើគ្រឿងផ្សំផ្សេងៗចូល ចំពោះស្ករនៅពេលដែលយើងកូរស្ករយើងត្រូវកូរដើម្បីកុំឲ្យ ខ្លោចបើកាលណាយើងមិនកូរទេក៏យើងងាយនឹងខ្លោចហើយកាលណា ខ្លោចធ្វើឲ្យក្លិនផាក់ឡូវយើងហ្នឹងវាមានក្លិនអត់ឈ្ងុយហើយ ពេលញ៉ាំទៅវារៀងឈ្ងៀមឈ្ងៀមបងប្អូនវាធ្វើឲ្យបាត់រសជាតិទៀត នៅពេលដែលស្កររបស់យើងឡើងជើងក្រងល្អហើយខ្ញុំចាប់ដើមដាក់គ្រឿងផ្សេងចូល មាន ដូចជាខ្ទឹមសខ្ទឹមក្រហមឈើអែមហើយនិងផ្កាច័ន្ទចំពោះឈើអែមនិងផ្កាច័ន្ទបងប្អូនគួរតែយកទៅលីងឲ្យឡើងក្លិនឈ្ងុយបន្តិចសិនសូមយកមកដាក់ស្ល ទៅមានក្លិនឈ្ងុយល្អបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងទឹកត្រី ទឹកស៊ីអ៊ីវម្សៅស៊ុបខ្នុរអំបិលប្រេងខ្យង រួចហើយកូរច្របល់ចូលគ្នាឲ្យសព្វនៅពេលដែលកូរច្របល់គ្រឿងសពហើយខ្ញុំបន្ថែមជាមួយនឹងប៊ីចេងបន្តិចទៀតចំពោះប៊ីចេងបើសិនជាបងប្អូនអត់ញ៉ាំទេ បងប្អូនមិនបាច់ដាក់ក៏បានដែរនៅពេលដែលយើងដាក់សាច់ជ្រូក រួចហើយយើងធ្វើការកូរច្របល់ចុះឡើងបែបនេះមកបងប្អូន នៅពេលដែលយើងកូរច្របល់សពល្អហើយខ្ញុំបន្ថែមជាមួយនឹងជីវ៉ាន់ស៊ុយហើយនឹងស្លឹកខ្ទឹមមួយដុំទៀតខ្ញុំបន្ថែមដើម្បីឲ្យមានក្លិនឈ្ងុយនិងកាត់ក្លិនឆ្អាបពីសាច់ជ្រូកនៅពេលដែលយើងបន្ថែមហើយយើងកូរចូលគ្នាឲ្យសពល្អហើយយើងគ្របទុក នៅពេលដែលយើងគ្របទុកយើងអាសាបើកគម្របចេញហើយយើងកូរចុះឡើងដើម្បីឲ្យពណ៌នឹងចូលជាមួយសាច់ជ្រូកសពបានល្អហើយនឹងមិនខ្លោចផងដែរ យើងអាចកូររហូតដល់ស្ងួតទឹកទៅយើងបន្ថែមទឹកពីលើនឹងទៀតបងប្អូនឥឡូវឃើញថាសាច់ជ្រូករបស់ខ្ញុំស្ងួតទឹកបានល្អហើយខ្ញុំបន្ថែមទឹកស្អាតពីលើនឹងទៀតដើម្បីរំងាស់ផាក់ឡូវរបស់យើងឲ្យផុយបានល្អ ហើយនៅត្រង់កន្លែងនេះភ្លេចប្រាប់បងប្អូនខ្ញុំបន្ថែមជាមួយនឹងស៊ីអ៊ីវខាប់មួយស្លាបព្រាបាយទៀតដើម្បីយើងយកពោរបស់ផាក់ឡូវរបស់យើងកាន់តែស្រស់ស្អាតបើសិនជាបងប្អូនអត់ចង់ប្រើស៊ីអ៊ីវខាប់ទេបងប្អូនអាចកូរស្ករឲ្យឡើងក្រហមជាងនឹងបន្តិចទៀតទើបធ្វើឲ្យ ផាក់ឡូវរបស់យើងនឹងមានពណ៌ស្រស់ល្អ ចំពោះការដាក់គ្រឿងបងប្អូនអាចដាក់លៃទៅតាមបរិមាណនៃសាច់ជ្រូករបស់បងប្អូន ហើយចំពោះទឹកវិញបងប្អូនក៏អាចបន្ថែម ទៅតាមបរិមាណសាច់ជ្រូកនឹងដែរបើសិន ជាបងប្អូនឃើញថាសាច់ជ្រូករបស់បងប្អូនទិញមកមិនសូវជាស្វិតមិនសូវជាចាស់ទេ បងប្អូនក៏អាចដាក់ទឹកល្មមទៅតាមសាច់ជ្រូករបស់បងប្អូនអញ្ចឹងមកណាអញ្ចឹងហើយ ត្រង់នឹងអត់អាចកំណត់ថាដាក់ទឹកប៉ុណ្ណា បានទេបងប្អូនបងប្អូនអាចលៃលោកទៅតាមនឹងបាននៅពេលដែលយើងដាក់ទឹករួចហើយ ខ្ញុំគ្របទុកហើយយើងរងាស់ចោលរហូតដល់ផាក់ឡូវរបស់យើងនឹងវាស្ងួតទឹកបានល្អហើយល្មមដែលយើងលើកចោលហើយគឺថាផាក់ឡូវរបស់យើងឃើញតែឆ្អិនរួចរាល់តែម្ដងឥឡូវឃើញថាផាក់ឡូវយើងឆ្អិនរួចរាល់ហើយអញ្ចឹងហើយខ្ញុំចាប់ដើមរៀបចំដាក់នៅលើចានចំពោះបន្លែរបស់យើងថ្ងៃនេះវិញខ្ញុំប្រើមាន តែ ត្រសក់សាឡាដហើយនិងគីនឆាយ បងប្អូនអាចបន្ថែមជាមួយនឹងជីរណាឬក៏បន្លែផ្សេងផ្សេងទៅតាមចំណង់ចំណូលចិត្តបងប្អូនបាន ឆ្អិនឲ្យបងប្អូន ចំពោះមុខម្ហូបមួយមុខនេះយ៉ាងម៉េចដែរងាយស្រួលនៅក្នុងការចម្អិនដែរអត់ហើយទំនងដែរអត់ ហើយចំពោះមុខម្ហូបថ្ងៃនេះខ្ញុំក៏អត់បានប្រាប់បងប្អូនពីរបៀបធ្វើទឹកជ្រលក់ផងដែរដោយសារខ្ញុំអត់បានប្រើទឹកជ្រលក់សៀងទេបងប្អូនថ្ងៃនេះខ្ញុំប្រើទឹកត្រីកោះកុងយកមកជ្រលក់ដោយសារចំណងចំណូលចិត្តបងប្អូនដោយសារគ្រួសារខ្ញុំផ្ទាល់ហ្មងអត់ចូលចិត្តញ៉ាំជាមួយទឹកសៀងអញ្ចឹងហើយគឺខ្ញុំប្រើទឹកត្រីកោះកុងជំនួសបងប្អូនក៏អាចសាកល្បងធ្វើញ៉ាំបែបនេះបានដែរវាជួយមិនឲ្យទ្រលាន់ផងដែរនៅពេលដែលយើងញ៉ាំបងប្អូន សម្រាប់ខ្ញុំមុខម្ហូបមួយមុខនេះអាចញ៉ាំ បានគ្រប់ពេលវេលាទាំងអស់មិនថាជាអាហារពេលព្រឹកថ្ងៃត្រង់ឬក៏ពេលល្ងាចយើងអាចញ៉ាំជាមួយបាយក៏បានអាចញ៉ាំជាគ្រឿងក្លែមក៏បានហើយ ការដែលខ្ញុំរៀបដាក់ចាន បែបនេះបងប្អូន គឺកូនរបស់ខ្ញុំគាត់ចង់ញ៉ាំបែបនេះអញ្ចឹងហើយក៏ខ្ញុំរៀបចំមួយចានសម្រាប់គាត់តែម្ដង